ជំរាបសួរបងប្អូនជំរាបសួរបងប្អូនចាំស្ដាប់អូនណាដល់ស្ដាប់អូនសូត្រខ្ជុំជំនះជូជូជំនះតោះចាប់ផ្ដើមចាប់ផ្ដើមកខកខកខនិយាយអស់ទៀតកខកខងកខកខងដល់ឆើចូលចូលញោដល់ថាឌូឈួនណា 爸爸能透露，爸爸婆婆我有老婆上好了哦。Chào. Chào. One two three. One two three four five six seven eight nine ten. A B C. A B C D. K O M N O P Q R S T U V W X Y Z ចាំអង្គាចាំអង្គាពុកពុហោពុហោសុខសៅអត់ទៅមករាកុម្ភៈមករាកុម្ភៈមេនីមេសាអូសាភាពធុណា ត់ទេកកដាកកដាសីហាសីហាកញ្ញាតឡាវិជកានូចាប់នៅចូលបីអរគុណសូមជម្រាបលាអរគុណសូមជម្រាបលាបាយបាយបាយបាយ